អ្នកទាំងអស់គ្នាមើលនេះវាយើងស្ងោរហើយអញ្ចឹងវាផុយហើយគ្រាន់តែមើលទៅក៏តំណងដែរថានេះ Hello អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នាងខ្ញុំចាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខនេះដែរដែលមានឈ្មោះថាហ៊ុនជ្រូកអាំងទឹកត្រីកោះកុងតោះចង់ដឹងពីរបៀបធ្វើបែបណាទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នា Kiss for you ឥឡូវយើងលាងបន្លែរបស់យើងណាដែលទុក ញ៉ាំជាមួយនឹងហ៊ុនជ្រូករបស់យើងណាយើងលាងវាឲ្យស្អាតប្រហែលជា2ទៅ3ទឹកចឹងណា ឥឡូវយើងហាន់គល់ល្ខិយដើម្បីយកទៅដាក់ស្ងោរជាមួយនឹងហ៊ុនជ្រូកកុំឲ្យវាឆ្អាបឥឡូវយើងលាងហ៊ុនជ្រូកឲ្យស្អាតណាយើងលាងវាឲ្យរៀងច្រើនទឹកបន្តិចណាឥឡូវយើងច្បូតវាអញ្ចឹងមកណា នៅពេលយើងច្បូតវាលាងស្អាតយើងញ៉ាំទៅក៏អត់មានក្លិនដែរឥឡូវយើងលាងជាមួយនឹងអំបិលទៀតណាដើម្បីឲ្យវាកាត់ឆ្អាបហើយនឹងកាត់លម្អិលរបស់វាណា ទឹកយើងពុះហើយណាអញ្ចឹងយើងដាក់ជាមួយលឹកក្រូចហើយនឹងគល់ល្ខិចរបស់យើងណាហើយយើងដាក់ខូនស៊ុបរបស់យើងឥឡូវខូនជ្រូកយើងឆ្អិនហើយអញ្ចឹងយើងរួមវាដាក់ចានមកបន្ទាប់មកយើងទុកវាយកទៅលាយគ្រឿងណានេះ ដំខ្ទឹមណាដំខ្ទឹមសម្រាប់ធ្វើបន្លាក់ជាមួយនឹងហ៊ុនជ្រូករបស់យើង ត្រូវម៉ត់ទេណាយើងដួសសម្រាប់ដាក់លេងគ្រឿងណាឥឡូវយើងដាក់គ្រឿងមកយើងណាយើងដាក់ខ្សែស៊ុបស្ករសចុងក្រោយនេះ tròn để tạo vì trắng máu, cầu gì vì những sọt thì mất á à, câu vì chân háo hiện tại chỉ mùi nữa hơn chục bao nhiêu ឥឡូវអ្នកទាំងអស់គ្នាហ៊ុនជ្រូករបស់យើងយើងប្រឡាក់វាប៉ុណ្ណឹងវាសតទេណាអញ្ចឹងយើងយកវាទៅអាំងណា ឥឡូវអ្នកទាំងអស់គ្នាសាច់របស់យើងឆ្អិនហ្នឹងណាតោះអញ្ចឹងចាំទៅភ្លក់ជាមួយខ្ញុំទាំងអស់គ្នាឥឡូវអ្នកទាំងអស់គ្នាយើងដល់វគ្គញ៉ាំហើយណាតោះអញ្ចឹងមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាចង់ដឹងថារសជាតិនេះបែបណាអ្នកទាំងអស់គ្នាមើលនេះវាយើងស្ងោរហើយអញ្ចឹងវាផុយហើយគ្រាន់តែមើលទៅក៏តំណងដែរថានេះ